លោកគ្រូមកឈាមពេញមុខអញ្ចឹងមាត់ស៊ីងាវហើយរត់ចាស់ទៅសង្ងំស៊ីងាវពេលណាហើយសូមអរគុណហើយលោកគ្រូហើយគិតទៅហើយនឹងបាទទៅហើយលោកគ្រូងាវទៅខ្វះទៀតឲ្យធ្វើស្អីលោកគ្រូអឲ្យយកទៅស៊ីនឹងអអសូមអរគុណហើយហើយសាក់ឲ្យមានរបស់ព្រីទៀតឆំជាអស្ចារ្យមែនទៅហើយអត់ចុះក្រៃឈៀបឲ្យនឹងហូបអត់ខ្លួនខាត់ទៀតបងពេទ្យបងពេទ្យបងពេទ្យ ខ្មោចខ្មោចខ្មោចខ្មោចខ្មោចខ្មោចខ្មោចរបស់យកស្អីឯងគឺយើងអាពឿនតាមានការឲ្យបងគឺគឺណែស្អីគេមិនតន់បាននិយាយទេ មានមនុស្សគេយកឡាស់ម៉ៃបងអើយអើយអើយអើយអអអឺអរគុណអត់ក៏ដុំថាក់អាលៀកមាត់អាធម្មតាក្តៅមិនប្រមប្រោស្រឡាទៅអត់ព្រមសួរត្រូវនឹងតមាត់ទៀតអូ អេប្រទេសប្រដាស់មាត់របស់អាមួយទីអាត្មាទៅទទួលវាមកនៅវត្តថ្មីថ្មីវាមិនសូវដឹងរឿងអីទេអោះមកដល់មកពើតកណាជំរាបសួរបងបាទជំរាបសួរអើយមើលចុះរឿងសង្ហាដែរតើមិនឯទេគឺសង្ហាស្រាប់ហើយមានរឿងស្អីឆាំនិយាយព្រាមមកឥឡូវចូលសាយរឿងតាមអារម្មណ៍សាជាង មានអ្នកមានលុយខ្លាំងណាស់ ចង់ទៅស្ថានភាពកណ្ដាលព្រៃនេះហើយតែស្ថានភាពនឹងវាហរដ្ឋានយូរហើយបងថែមថែមតែមានខ្មោចកាយទៀតផងយោយកនឹងហើយជាទូនាទីរបស់បងពើតលោកធ្វើយ៉ាងម៉េចក៏បានដែរបោះសម្អាតខ្មោចឲ្យអស់រួចហើយមកយកលុយថ្លៃស្ថានភាពទៅ50លានអើយអើយអាជុក50លាន50លានផងអាធម្មតារបស់តានីផងតោះ បាច់ចាប់ធរៈហើយកណាថ្វាយបង្គំលីហើយល្អតាអោលះពាន់ទៅផងវាហើយនៅក្តៅតែជាតិអូនល្អអាថ្មខ្លាលៀបវត្តទៀតហើយខ្មោចមានជើងប្រមាជើង3ហើយមានដៃប្រមាដៃ3រួមទៅអំមានប្រមាសរុបទៅ5ហើយយកទៅវិញអាថ្មឡើងឆាត់ខ្មោចស្អីមានដៃដល់ទៅ5យូហេប្រសងបើមើលខ្មោចទៅវិញវាអាមួយនេះបើលោកដាក់អាថ្មដូចឆ្កែ ហេនេះឆ្អែតហើយបានជាឆ្កឹះថ្មិញហ៎យើងឆ្កឹះចាញ់ហ៎នេះអីឈប់ស្អីយើងសុំថែមប្រទេសបន្តិចសុំប្រទេសហ៎ហែងអានហើយរនៅហ៎ឆ្ងាញ់មិនបាច់ផ្សំគ្រឿងទេគេដឹងគ្រប់គ្នាណាតែយើងអត់ដឹងទេយើងត្រូវការថែមប្រទេសមិនបាច់ដាក់ប្រទេសទេរបស់យើងឆ្ងាញ់ស្រាប់ឯងផ្សំរកស្អីឯងហ៎អត់មានចង់រកអីទេកាទៀវឯងពណ៌ស្លេកតិចចង់ថែមប្រទេសឲ្យឆ្ងាញ់ឆ្ងាញ់ឆ្ងាញ់ រឿងអីមិនឆ្ងាញ់យើងធ្វើដល់ដល់ដៃឯនេះរឿងច្រើនមែនមកថាមិនឆ្ងាញ់កាទៀវយើងឆ្ងាញ់សឹងអីទៅហើយអាចចង្រៃម៉ែវាភ្លុកឲ្យវាមើលបន្តិចទៅបានបានបានបានគេថាមិនឆ្ងាញ់ធ្វើ20ឆ្នាំហើយ រសជាតិណាដែលវ៉ុយព្រោះតែធ្វើដែររបស់យើងស្រាប់ហើយលោកដើមបើដាស៊ីមហិតអំជាហៀងទៅហើយនេះហេថែមឲ្យហីឯនេះរឿងច្រើនមែនចំជារឿងច្រើនមែនយើងតែទិញយូរចោលឆាញ់មកខ្លួនយើងឯតើហេកាហ្វេតកបឺតអស់កន្លះកែវហើយក៏ទៀងក៏យើងឲ្យពេញថ្លៃដែរលោកឲ្យយើងមិនពេញចាត់ពេញកែវចឹងយើងមិនខាតទេអីឯមើលទៅមើលទៅគ្រប់ដែរទេនៅគ្រប់ឬក៏អត់រឿងច្រើនមែនអាចក្រៃនៅគ្រប់ដែរទេនៅគ្រប់ទេហេយកវិញសម្បងខ្លាំងពេកធ្វើឲ្យយើងស្វាងភ្លេចទៅដឹង នៅពេញក្រៅសោះអាស៊ីក៏ទៀវសិនទៅស៊ីទៅស៊ីទៅស៊ីទៅស៊ីទៅតែយូរឆ្អែតហេឯងមិនតន់ស៊ីផងមិនក៏ដឹងថាឆ្អែតអាចចក្រៃហេរឿងច្រើនមិនអាចចក្រៃអឺស៊ីស៊ីស៊ីស៊ីទៅតាមមកស៊ីទៅស៊ីទៅបញ្ញាស៊ីអត់ណាស៊ីស៊ីស៊ីស៊ីមិនក៏មិនស៊ីទៅស៊ីទៅស៊ីទៅស៊ីទៅបីដៃយើងណា20ឆ្នាំមកហើយណាអេអេអេអោប្រអមស្រីអោប្រអមស្រីហេមានរឿងស្អីអាជុកអូយ

សុំកណាសុំចេញមុខចាត់ការដល់ខ្លួនឯងទៅរួចដែរទេទៅរួចដែរទេហ្នឹងណាអត់ហ្នឹងខ្ញុំវារមល្អហើយសួរគូណាណែណែធ្វើអាកុំស្អីណាកុំកុំកុំកុំកុំកុំកុំកុំកុំកុំហេខ្ញុំបាត់ប្រើរបស់នេះប្រកាមវា10ឆ្នាំមកហើយបង្ក្រាបក្រោយហេអរប្រពន្ធហេហើយឯងយកមកនិយាយធ្វើស្អីបាច់ភ្លាមអូ អូយប្រកាសហ្នឹងចឹងចុះមកខ្យោទៅអូយអូយឯងខ្ញុំចាំងាប់ចង់តែអមហែអូយឲ្យឯងយកបាត់ស្អីប្រកាសប្រពន្ធប្រពន្ធឯងឲ្យប្រកាសខ្លួនឯងលើឯងហ៎លើឯងស្អីមកពីណាទៅខ្ញុំកណាវិញខ្ញុំកណាចេះហុំស្នងបើមិនជឿកណាចូលហុំអីមិនហើយហើយស្អីនេះពីយើងបានហើយស្អីគេឯងមិនមានស្អីស្នងរូបនេះយើងថាគ្មាននេះអូ អត់បណ្ដឹងបានហើយបងហេលោកអើលោកអើហើយមើលការស្អីនិយាយមកបាត់អង្គជុំហងពួកតែវាទៀតពេកហើយត្រង់នេះណាធ្វើមិនឲ្យមនុស្សមើលឃើញទៅអើយអានោះវាខ្ពស់ជ្រុលដាក់វាទៀតត្រឹមតែភ្នែកទៅគឺនេះនេះនៅត្រង់ភ្នែករបស់យើងនេះណាអើអើហើយដំចុះទៅបែបនេះណានេះណារួចហើយណាដំដំដំដំដំដំដំដំដំដំ គ្រាន់តែប៉ុណ្ណឹងក៏ទៅមិនរួចដែរហើយមិនរួចដើរកាត់ក៏ឃើញដែរដឹងទេគេយកត្រឹមហ្នឹងណាណែណែដំដំដំដំដំនេះដំទៅអើយបាត់អមចូលទៅហើយយកចេញមកធ្វើស្អីមិនចង់ធ្វើគឺចង់ឯងធ្វើអូយហាត់ប្រាណខ្លាំងទៅបើមិនចឹងពេលណាទៅស្រកកឡូនណាត្រង់នេះត្រង់ហ្នឹងហើយត្រង់ហ្នឹងហើយអើហើយលើកនេះណាអ្នកស្រុកមកឃើញផ្លាកនឹងនាំគ្នាហើយមកដាក់ពាក្យហើយលើកនេះណាពួកខ្មោចក៏នៅមិនបានលោកបា កូនមិនដឹងធ្វើយ៉ាងម៉េចទេសូមលោកប៉ាជួយកូនផងអើធ្វើចឹងមកត្រឹមត្រូវពើលោកប៉ាអើអាថ្មទេវើអលោកអើអើមុនពេលដែលញោមខំគេស្លាប់គេបានផ្ញើរបស់នេះទុកឲ្យឯងណោះ រត់មិនរួចទេនាងអាបហេយើងប្រាប់ថារត់មិនរួចហើយរួចរត់ធ្វើស្អីវើយហេលោកគ្រូហេណែហេរត់ចុះឯងមកឃ្លានស្អីនៅពេលនេះយូលយកមកបាត់គ្នានេះតើសិស្សចង្រៃយកមកគុំចំវត្តនេះប្រយ័ត្នទៅតាមវាទៅហើយយកលំពេទៅតាមអត់ទេណែរួចចោះយកលំពេធ្វើស្អីហ៎ សម្លាប់ក្បាល9លោកគ្រូភៀនខ្ញុំអរគុណអ្នកតខំនេះគិតលេងដល់ស្លាប់ផងហ៎ហុយចេះចេះចេះចេះចេះចេះចេះគ្រូអើយមិនបាច់និយាយទេ ទៅទៅអើយយើងមិនតន់បានឡើងទេឈប់ឈប់ឈប់ ទៅត្រង់ណាលោកគ្រូអើយនេះនេះនេះត្រង់ត្រង់ត្រង់នេះគ្រូឈប់ឈប់ខ្ញុំមិនធាត់ដឹងរឿងទេមិនបាច់និយាយទេឯងមិនបាច់និយាយស្អីទាំងអស់ណាណែណែណែយកទៅយកទៅមានការអីខលនិយាយគ្នាណាទៅស្នើហើយឈប់សិនលោកគ្រូហេឯងមើលទៅត្រង់ព្រៃគេមានដើមឈើណាស់ណាមើលទៅកំពុងនៅក្នុងព្រៃហើយឯងឃើញហើយមែនទេអាព្រៃណាថាម៉េចឯងដើរទៅតាមដើមឈើដែលមានស្លឹកពណ៌ខៀវឯងដើរទៅឯងនឹងជួបខ្លួនឯងហើយខ្លួនភ្លាមហេ ខ្លួនឯងអាចក្រៃយោស្មារតីវាផុសឡើងមកមកឡើងមកឡើងមកព្រាមឡើងព្រាមឡើងមកបង្ហាញខ្លួនព្រាមមកចូលបង្ហាញខ្លួនព្រាមបង្ហាញខ្លួនព្រាមមកអូមកមកមកមកឡើងមកឡើងមកឡើងមកឡើងមកឡើងមកអូមកអត់មានឲ្យសោភ្ញាក់ចង់ងាប់ជួយកណ្ដៅកំពុងទៅសាក់មុនវិជាការដែលគេហៅ ថាវិជាថ្នាក់ទេពអាយចាំមើលនោះអាយនឹងមើលយើងមិនឃើញទេប្រព្រៀបមួយ ពីពេចហៀមិនហឺហឺយើងបំបាក់ខ្លួនហើយមើលឃើញអត់យ៉ាមិនបំបាក់ខ្លួនស្អីបើគេឃើញបាត់កន្លែងអាចកន្លែងយកអាចគួរទេប្រាប់ថាមើលឃើញទៅចប់រឿងបាត់ហើយយើងកំពុងទៅហាត់រួចជួយឯងមកធ្វើស្អីមកមើលត្រឹមស្អីអត់មានទេខ្ញុំទៅហើយអើឈុំឈុំឈុំឈុំបើគ្មានទៅរកឯងមកធ្វើស្អីទៅឯងប្រកាសជាមានហើយឯងគឺតា អូយផ្លូវដើរលើគុកមកគុកមិនក៏មិនដើរទៅដើរក្នុងទឹកធ្វើស្អីលោកគ្រូមិនក៏ស្ងាត់ឈឹងអញ្ចឹងហើយហេលើដំណឹងថាវារត់តែនេះដូចជាធំក្លិនតិចតិចហើយណាជួយណែ ក្រក់អចរិតឆ្កែស្រង់ក្លិនចុងទៀតអើយអាចចង្រៃបាយស្រស់ទៅបាត់ឲ្យយើងបែបនេះណាឯសុខឈ្មោះម៉ែយើងយកតែជេរទៅភាសាជាងឬចាំម៉ែឯងឈ្មោះអីឈ្មោះជ័យខឿបហិចយកអាចចង្រៃឈ្មោះម៉ែអញវិញហេយអូនជុំដណ្ដាគួយដល់ហ្នឹងធ្វើឲ្យចិត្តអាចតែជែកបងប្អូនប៉ាប៉ាមកហើយអូហូនេះឯងនៅមិនទាន់បានឡប់ទៀតឯងហាភៀនមិនដល់ស្រោចទឹកអស់7វត្តមិនទាន់ជាដាច់ទៀតហើយឯងពីរនាក់នៅវត្តជាមួយនឹងគ្នាសោះខំគ្នាដូចជាឆ្កែអញ្ចឹង កុំមកបន្ទោសយើងអាកូនជាអ្នកប្រើមទៀតមួយបើយើងចាប់ផ្ដើមហើយឯងមិនតបតតែមានរិស័យឬក៏ស្ដោះដើមតិចតួចឯងចាំឯងខំឯងងាប់ជុលពីយ៉ាងវើជ្រុលពីហើយមនុស្សរាប់អត់ឃើញចាំឯងឆ្លោះហើយយើងចង់ដែរឈប់ឆ្លោះគ្នាទៅហើយស្ដាប់ខ្ញុំខាងនេះវិញខ្ញុំត្រាត់ទៅចោះភារកិច្ចរបស់យើងត្រូវការភាពសាមគ្គីយ៉ាងធំធេងរត់ចោះភារកិច្ចស្អីឯងទៅបក្រាបក្បោចហើយលាសណៃវើយភារកិច្ចនេះខ្ញុំមានថ្លៃហត់នេះឲ្យម្នាក់មួយលាតានៅហើយវើយហេ កុមារថងកូនពុកមានការងារធ្វើហើយមានការងារធ្វើហើយមានការងារធ្វើហើយជួយគ្នាធ្វើការរកស៊ីបើចឹងនៅសល់លោកគ្រូខុំម្នាក់ទៀតហើយលោកគ្រូខុំស្រាប់បាត់ហើយចុះនេះពួកឯងមិនដឹងទេហីហ៎ដឹងតើយ៉ាងម៉េចហ៎លោកគ្រូខំស្លាប់ហើយមិនដឹងទេអីដឹងមិនក៏ចាំបាច់ដើរប្រាប់គេមានតែការសែកទៅវាគ្រាន់តែស្លាប់ហ្នឹងខូចទៅខូចទៅមាត់នេះឯងពាក់ស្វាយជើងលិបបានណែណែណែតែចង់យ៉ាងម៉េចទៅការពិតមកពីវា ដែលខ្មោចខ្មាំងដែលរយចោលពួកឯងមកមកជួយស្អីក្នុងវត្តខ្លះទៀតបាទនេះលោកឪខ្ញុំកណានេះណាជាក្មេងវត្តដល់ឆ្នាំ7ឆ្នាំដប់ខ្ញុំកណាមិនបាច់ធ្វើទេអាភារកិច្ចអស់នេះណាឲ្យក្មេងៗវាធ្វើទៅមើលវាចុះអោអមមកមកអាបើលោកឪឯងមិនបាច់តែរអាត្មាទេពួកអត់វាអាត្មាស្គាល់វាច្បាស់ណាស់បងប៉ែត បងប៉ែតអាជុកបងប៉ែតអើអាជុកបីវត្តឆ្នើមរបស់លោកឪមកដល់ហើយសាច់លោកឡាពីវត្តបងប៉ែតបងប៉ែតយើងណែណាបងប៉ែតតែបាត់ខ្លាំងរកមនុស្សមកក្រាបខ្មោចនោះណាពេលនេះមកច្រើនណាពេញសាលាឆាន់តែម្ដងដើម្បីកុំឲ្យខាតពេល សូមជួបជាមួយ អ្នកដែលចូលប្រឡងអ្នក ទី1របស់យើងតែម្ដងបាទ Hello អបាទបាទហើយមានឈ្មោះអីបាទមានឈ្មោះអីអ៊ុតឈិតបាទឈ្មោះឈ្មោះរបៀបបារាំងវាអូឈ្មោះបារាំងក៏មានអ៊ុតឈិតអូគេនិយាយកាត់ស្ទីលគេហើយមានរបស់ស្អីល្អល្អយកមកបង្ហាញហ្នឹងមានស្អីគេនេះនេះអត់ស្អីគេឈើជើងក្អែកគេហៅឈើឆ្កាងប្រសិទ្ធភាពវាមិនមិនបង្ក្រាបខ្មោចតែមួយមុខទេគឺអាចបញ្ជាឲ្យផុតជាឲ្យផុតអូសាធុសុភះមួយយោហើយពីថ្ងៃមុនជូនភៀវដាលេងមានចំនួន60នាក់ ហើយបាច់លៀងខ្លាំងពេកឡានរអិលក្រឡាប់ងាប់អស់នៅសល់តែយើងហ៎មិនក៏ឯងងាប់ឬយើងអត់ទេហ៎ចុះឯងទៅដល់យើងរវល់ទៅយកអាមួយនេះហ៎ហើយស្អីគេធុងស៊ីតកំពីអើយអាសេបាត់យកលុយដល់30បាតឲ្យ50បាតទៅជូនគេទៅផ្ទះវិញសូមអញ្ជើញអ្នកបន្តទៀតហើយអាអ្នកដែលចូលមកបន្តពីអ្នកនោះណាត្រៀមខ្លួនឲ្យហើយផងអូយអូហោះចូលមកចិត្តតិចមកចូលមកចូលមក អើគួរឲ្យជ្រះថ្លាអបុយតាពូតលោកគ្រូថងជ័យមានអ្វីមកបង្ហាញខ្លះទៅអូរហ័សដូចភ្លេម៉ូតូបំបន្ទាត់នេះហឺបិទសើបាត់បាត់ហឺអសេ បាទនាំលោកគ្រូថងជ័យទៅចំពោះទ្វីបទៅនៅជាមួយចំពោះទេពហើយហាត់ក្បាច់គុណនៅទីនេះបន្តទៀតទៅសូមអញ្ជើញលោកគ្រូថងជ័យត្រឡប់ទៅចំពោះទ្វីបទីទ្វីបបាទសូមអញ្ជើញខណែបាទ សូមអញ្ជើញអ្នកបន្តទៀតយ៉ាងម៉េចប៉ះជាមួយយើងគឺមិនអាចចូលរួចទេអើយចូលដណ្ដើមមកចក្រៃនេះមកវាកាច់សម្បំម្លេះគេឲ្យមកប្រក្រាបខ្មោចមិនមែនប្រក្រាបគ្រូទេហេហេ លោកគ្រូអញ្ជើញមកហើយនេះបើសិនជាការងារមិនធំគឺគាត់មិនអញ្ជើញមកទេជំរាបចង់ដឹងឋានៈណាអញ្ចឹងឯងឈ្មោះរបស់គាត់គឺគ្រូភួងទីលំនៅខ្លង6រ៉ាំស៊ីបច្រកបានប្រាក់ធំដែលសម្បូរទៅដោយរុក្ខជាតិដែលមានជាតិពុលបាទសូមអញ្ជើញសូមអញ្ជើញលោកគ្រូអើយអានេះប្រម៉ូតឡើងប៉ូលីសចង់តាមហើយវើយនេះមកដាក់ពាក្យបង្ក្រាបខ្មោចហ៎បាទ អញ្ចឹងសូមចេញខាងនេះបាទបាទអរគុណអាសូមចេញចូលមកចុះមានប្រពន្ធហើយឬនៅអូបាទខ្ញុំមានហើយចុះលោកគ្រូវិញមានប្រពន្ធហើយឬក៏នៅកំឡោះចោលអើយកុំតែនិយាយស្អីអារឿងមានជីវិតគូនេះណាយើងធ្លាប់មានប្រពន្ធហើយតែប្រពន្ធនោះណារត់តាមសហាយទឹកបាត់ទៅហើយរត់តាមអ្នកបើកឡានឈ្នួលទៅនឹងណាអូខ្ញុំអសូរលោកគ្រូណាស់ តែខ្ញុំគិតច្រើនខ្ញុំគិតថាជាបាបកម្មដែលលោកគ្រូបានសាងពីជាតិមុនទៅអាចមានប្រពន្ធហើយឬនៅអូបាទខ្ញុំមានហើយប្រពន្ធរបស់ខ្ញុំគេមានប្តីហើយទីក្រចោប្តីនោះប្រហែលជាគេទ្រាំលើជាមួយប្តីនោះមិនបានម្ល៉េះហើយគេក៏រត់មកនៅជាមួយខ្ញុំរត់ទឹកថាគេផុតកម្មពីទៅជិះមែនហើយរត់ចោលប្រកបមករបយដែរបាទខ្ញុំរត់ឡានជំនួសហ៎ខ្ញុំនឹងឲ្យប្តីរបស់ប្រពន្ធលោកគ្រូហ៎អូ តើពុតអានឹងសាហេតុរបស់ប្រពន្ធឯសាកយទៅហើយទៅហើយអូរត់ឡើងបើកអាវត្បកហើយណែទៅវិញអស់អាលីង គ្មានបានកម្មម្នាក់សោះណែអាពើណែបើរកមិនបានទេណាគឺយកពួកគ្រូ3នាក់ហ្នឹងទៅអូយយកថាឯងមកបាច់ខាត់លុយ13លានទេជួលយើងទៅយក2លានឯងសល់1លានដែរអូហូអាហេងរួចចុះឯងបកាយជាងយើងត្រង់ណាឈប់ឈប់ឈប់ប្រាប់ថាឲ្យឈប់ ងាប់ហើយសូម្បីតែខ្មោចព្រាយណាក៏មិនគួរខ្លាចស្មានថ្ងៃតែពេកដែរហេស្ដាប់វានិយាយទៅគ្រូប៉ុណ្ណឹងបានហើយឈប់ឆ្លោះគ្នាទៅខ្ញុំជួលលោកគ្រូម្នាក់មួយលានមិនមែនម្នាក់500ទេហេហេបាញ់ឈឺហេបាញ់ឈឺហេមកពីឯងជួលថ្លៃពេកទៅដឹងហើយហេតម្លៃចោះដោយសារតែបត់ឯងហ្នឹងណាអោះហើយវាយ៉ាងម៉េចហើយចោះចាំម៉េចប្រាប់ថាឈប់ទៅឯងមកគួរឈ្មោះហេសោះនៅជាមួយឯងមិនដែរហេសោះក្នុងមួយជីវិតនេះតែយកជាអ្នកទីតម្លៃវិញពីអត្រាចោះហ្នឹងណាឯងមកធ្វើខ្លួនឡប់ដូចជាយើងបានទេ ហើយអើរួចធ្លាប់នៅជាមួយគ្នាអត់ណែស្គៀនទៅបងពើបងពើហេលោកឪឲ្យមកប្រាប់ថាលោកគ្រូខំតែស្លាប់ទៅនោះនឹងមានគ្រូស្រីម្នាក់ទៀតវើយលោកគ្រូខំមានកូនស្រីផងត្រូវហើយវាថាល្បីបកាយទៀតផង ស្អាតម្លេះត្រូវហើយគូឲ្យស្រឡាញ់ទៀតផងមែនហើយហើយហេស្អីឯងមិនដឹងទេថាកន្លែងដែលឯងឈរនេះជាកន្លែងរបស់ខ្ញុំហើយនៅអឹមអឹមជ្រើមកធ្វើខ្លួនឯងទៀតហើយឆាប់ចាញ់ទៅអេឈប់ឈប់ឈប់ឈប់អូនិយាយចាំឯងបានហើយឯងគេធ្លាប់ហាត់ក្បាច់គុណជាមួយនឹងខ្ញុំតើហេបង បងចាំដូចខុសហើយមិនខុសទេមែនទេមែនទេបងរវើរវាយទេ អូយថ្ងៃចុងក្រោយជុំផ្ដាច់ព្រាត់ណាបើខ្ញុំក៏ជាប់ណាត់ជាមួយនឹងពេទ្យថ្មីណាឯងប្រហែលជាមិនបានឈប់នៅត្រង់ចំណុចនេះទេបងត្រូវធ្វើថ្មីធ្វើថ្មីនេះធ្វើរួចហើយនឹងធ្វើរួចហើយបើមិនធ្វើស្មានថាស្អាតបែបនេះពិតមែនទេពីវមើលទៅសង្សារនាងស្រឡាញ់អ្នកនេះខ្លាំងណាស់នេះថាអ្នកណាសង្សារខ្ញុំហ៎អូយពីវហេតុអីក៏និយាយអញ្ចឹង 7ឆ្នាំហើយដែលបងខំព្យាយាមណាស់មិនមានអីអីសោះហ៎អ្នកបងមុនបើសិនជាចង់ជួយ ណាបងព្រមជួយព្រោះថាបេះដូងមួយនេះនៅវិជារបស់ពីវបងមុនចង់ជួយមែនទេយកឆ្អឹងនេះទៅឲ្យឆ្កែនៅឯខាងចុងផ្សារទេគួរឲ្យធុញមែនទេយកឆ្អឹងទៅឲ្យឆ្កែអេអូយពីវនេះ នេះនេះខ្ញុំមើលតែគេគេស្រឡាញ់នេះស្មោះណានេះអ្នកណាប្រាប់ថាគេជាសំសាខ្ញុំចង់ត្រូវកបិតចោះចាំមករបាយឬក៏យ៉ាងម៉េចហ៎ចំចកាច់មែនគឺការដែលខ្ញុំមកនេះខ្ញុំចង់សួរអ្នកនាងថាអ្នកនាងឈ្មោះពីវជាកូនស្រីលោកគ្រូខុងមែនទេអោហើយចុះឯងមកពាក់ព័ន្ធអីជាមួយពុកខ្ញុំហ្នឹងតាំងចិត្តស្ដាប់ខ្ញុំបន្តិចសិន ខ្ញុំមកបបួលទៅមកក្រាត់ខ្មោចខាត់ពេលអូខេខ្ញុំឈប់រំខានណាហើយគួរឲ្យស្ដាយលើរាប់លានផងនេះនេះលើកយកលុយមកបញ្ឆោតខ្ញុំអញ្ចឹងហ៎អំមានការអីនាងពីវផ្ញើតផងអេនាងនេះ ស្មានថាវានឹងមានឧត្តមកតេជាដៅអ្ហ៎ ហើយបងមុខចាស់ជាងឪខ្ញុំទៅទៀតជួយគេបៅខោខ្ញុំតិចយកតិចខ្ញុំបាត់ជាមួយសង្សារណាត់សង្សារបាទអើយស្បែកបងអញ្ចឹងមានសង្សារដែរមិនធ្វើមិនត្នេគ្មានពេលអារម្មណ៍មិនល្អមិនចង់ធ្វើចេញទៅធុញណាអើប្រចាំបាត់តាអស់ហើយហ្នឹងឯងកលឿនម្លេះហ្នឹង អាឡូនឿនណែរៀបចំខែទៅណាស្អែកនេះទៅទទួលអើណែកំសួរច្រើនប៉ុណ្ណឹងចាំណែយ៉ាពើយ៉ាពើយោបាយរកហ៎យ៉ាពើនៅមិនឆ្លោចេះយ៉ាពើប្រាប់គាត់ទេលោកគ្រូខ្ញុំបានទៅសុំវល់ឲ្យគេមកជួយភារកិច្ចរបស់យើងហើយគេក៏សុំវល់ពួកយើងវិញដែរថា ឲ្យពួកយើងហៅគេថានៅនាងពីវគ្រប់បាត់តែម្ដងអ្នកនាងព្រាវខ្ញុំចង់បន្តអ្នកណាទៅណែនាំឲ្យស្លៀកពាក់បែបនេះខោនេះវាខ្លីជ្រុលពេកទៅដឹងបើចង់ស្លៀកអញ្ចឹងស្លៀកស្បែកមកទៅវាលហើយស្រួលជាងហេអាហេឯងតថាគួរធ្វើអីវាជា fashion សម័យថ្មីហើយម្យ៉ាងទៀតណាវាមិនបានយកមកស្លៀកក្នុងវត្តវាស្លៀកមកវាផ្ទះរួចទៅហើយអូនចុះឯងយកស្អីមកនិយាយ មានស្រីស្អាតចឹងដែរហេហេណែអូនស្រីមិនដឹង ថា ការដែលមកវត្តនេះមកធ្វើបន់រោមផ្ទិលរាប់បាត់ជាមួយអ្នកណាដែរឬក៏អត់ហ្នឹងធ្វើបន់រោមជាតិមកជាមួយអ៊ំឯងហ្នឹងហីអូយស្អីគេហ្នឹងវើយអត់មានស្អីទេកភ័យឃើញមករបស់នេះកភ័យមានការអីគុណព្រះជួយអូយ លោកអើអររកឡើងយូរហើយនៅទីនេះសោះណា ស្អីគេលោកអើយរកស្អីហេរកស្អីអញ្ចឹងហេរកឃើញឬក៏អត់ណែពំចប់របស់លោកអើមកមែនទេខ្ជាក់មកលើនេះមកហេយ៉ាក់មែនឲ្យខ្ជាក់ចប់អញ្ចឹងហ៎ត្រូវហើយអញ្ចឹងយើងសុំយកថ្មីនេះខំឆ្កែវិញភាសាជីនេះនេះនេះនេះអូយអាមនុស្សឆ្កូតហេយប់អ្វីសបាយនេះណាមាននិយមយកមនុស្សថ្មីចប់កាត់មកធ្វើជាប្រពន្ធអើ អញ្ចឹងទើសក្បាលស្អីឯងហើយវាទើសត្រង់ឯងនិយាយហេយឯងតាពីរហ្នឹងឆ្លោះគ្នាធ្វើស្អីហ៎ហើយវាចាំឯងបបួលឆ្លោះរហូតវាជាអ្នកសំរិទ្ធមួយទៅតាពីរអ្នកឆ្លោះគ្នាធ្វើស្អីហ៎អើយយើងមិនបានខុសទេ គឺវាជាអ្នកខុសណាគឺខុសគ្នាណាមកគាត់ខុសដូចគ្នាគឺតែស្គមខ្លះផងពួកយើងទៅបីអ្នកឆ្លោះគ្នាធ្វើអីបោះមកហើយមក មើលតែតំណឆ្ងាញ់ណាស់ណក៏ពុតតែឃ្លានផង តែវាក៏មិនឃ្លានខ្លាំងជ្រុលដែរអូអត់ដោះស៊ីទៅស៊ីស៊ីដាក់មកដាក់មកដាក់មកដាក់មកឆុំអីមនុស្សណាមិនមែនសង្សារមិនអាចហប់ចំនួនគ្នាបានទេអានេះចេះរបស់ពេនត្រូវហើយរបស់ខ្ញុំរបស់ខ្ញុំហើយចុះរបស់ពួកយើងអានេះនៅណាទៅនៅត្រង់នោះ តែស៊ីអស់ហើយអូយស្រេចពួកយើងខ្លាចជាគ្នាឆ្កែហើយតាមពិតទៅពួកយើងនេះណាស៊ីវាមិនតាន់ឆ្កែចុះលះលែងទៅណាចេះរបស់គ្រូគ្រប់គ្នានឹងឯងអើយបើមិនចិត្តដិតកំលោលេងក្រៃលោវាមានរឿងអេធោះចោលទៅចាក់ទៅអេពាក់សុតកុមារថងទៅហើយចិត្តឆេវឆាវទៅកាន់តែហោបោះស៊ីស៊ីទៅស៊ីឈុតនេះបាយរបស់លោកគ្រូតែមហូបរបស់ខ្ញុំអត់ ជប់ហើយចោះឈប់ធ្វើស្អីទៀតមិនក៏ឲ្យឈប់មិនបានហ៎ឈប់អីនេះឈប់ហើយឈប់ធ្វើស្អីទៀតយើងចង់ដល់ថាខ្សែទៅគេឈប់ទៀតអត់អើយបន្តែឈប់បន្តែឈប់នៅហ្នឹងហើយហើយវាមិនហេថ្ងៃនេះមិនម៉ាច់ស៊ីទេអញអត់បាយមួយថ្ងៃមកស៊ីទេអូនយឺនអូនយឺនណែកំពុងតែយកថ្មីមកចោះស្អីហ្នឹងហ៎ បងហ្វែបើដៃមិនចែកុំយកមាត់មករៀនទឹកបានទេតាយឺនយឺនគឺមាត់ឯងនឹងហើយកុំឲ្យញ៉ៃញ៉ៃតែឆ្ងាយទៅតិចយកថ្មិញចោះក្បាលឯងឥឡូវនឹងស្លាប់ហើយ មើលចោះចោះក៏បានដែរណាអូនយឺនអូនយឺនតែចោះឲ្យចំបេះដូងរបស់បងត្រង់នេះណាអូយអូយអូយអូយអូយអូយអូយអូយងើបវិញងើបវិញងើបវិញឈឺណាស់ទៅក៏បានដែរហេងាប់ហើយ អាចឈួតអើយធ្វើដូចមែនតែនអញ្ចឹងតាកូនហើយនេះយ៉ាប់ស៊ីដេកស៊ីដេកគ្មានបានការសោះមានស្អីប្លែកច្រាហើគេលក់នឹងណាអេរត់ចាក់ដាច់ដាប់មកពីណានឹងពេលមើលចាស់អស់អាលីងឯណាអ្នកណាថាអស់នៅសល់2ម៉ាត់ទៀតឯណោះឃើញទេគឺនៅសល់ពាក្យថាស្រឡាញ់ហើយនឹងនឹកនោះអីហេអាចគួរអូ សន្លោះសតថ្ងៃស្អែកនេះហើយដែលយើងត្រូវទៅចូលធ្វើការជាមួយគ្នាអញចង់ដឹងដល់ហើយតើអ្នកណាជាអ្នកគិតបោះសាងសងស្ថាគារទីនេះវាយកខួរក្បាលត្រង់ណាមកគិតទៅនោះបើត្រៀមខ្លួនឲ្យសម្រាប់ចូលទៅ ចាំបាច់ខ្លាចទេមិនបានឈួតទេធូលីរចុះបិបាត់ធ្វើស្អីហ្នឹងហើយលំជុកតែលោកគ្រូខ្ញុំមិនគួរមកជាមួយលោកគ្រូសោះតែជាមួយនឹងពួកខាងនោះវិញប្រសើរជាងចង់មកធ្វើស្អីនៅខាងលើហ្នឹងពួកសង្អីថ្ងៃនេះជាថ្ងៃខុសកណ្ដាលរបស់បងអូនមានអ្វីមក surprise បងទៀតផង Happy birthday to you អូយ Happy birthday to you អូយអូយអូយចោះធ្វើអីក៏ធ្វើទៅ ពោះឈឺខ្លាំងណាស់វើយជាវទេឯងចេះចុះឯនេះជាប្រុសណាកាន់ឆ្នាំងបាត់ទៀតព្រោះវាធ្ងន់ឆ្នាំងឯស្រីកាន់ទៀតអេបានន័យថាមនុស្សស្រីកាន់ទៀតអើយវាស្រាលជាងលោកគ្រូធ្វើស្អីហ្នឹងដូចជាព្រឹសព្រឹសដល់ហើយនេះអើលោកឡាលោកគ្រូនៅស្ងៀមនៅស្ងៀមនិយាយតែផ្ដាច់ស្អីផ្លើផ្លែនោះដែរទេឃើញពិតមែនណាចឹងហ៎ធ្វើអីលោកគ្រូអើយសូត្រគាថា គេថាស្អីហ្នឹងអើយហើយឯងនិយាយស្អីក៏ពុទ្ធសមាធិដែរអឺមិននេះដល់ត្រង់ណាហើយអេលោកគ្រូមិនឃើញវានៅត្រង់នេះណាហុយអើយនេះស្រ័យធ្វើស្អីមិនទាន់បានគប់ទេប្រយោក្រាប់ទុកធ្វើអីទៅហុយកោបែបនេះគេឲ្យគប់លើកទី2ចាំតិចសម្លេងអីគេមែនមកវាឡៃហើយអូអញ្ចឹងហ៎ 泣きなはいនោះនោះនោះឃើញទេត្រូវត្រូវត្រូវអើយប្រៃសម្លាញ់ឯងនៅអត់បានទេអត់ទៅហើយណែហើយយ៉ាងម៉េចយ៉ាងម៉េចរួចរាល់ឬតែសម្លេងស្រែកងាប់ហើយ ពេលនេះណា សូមប្រាប់ឲ្យហើយខ្មោចគ្រប់ក្បាល ចេញមកលោកគ្រូកយមកហើយវៃលោកគ្រូកយណាអញស្គាល់គាត់ខ្លាចហើយអូយរួចចុះឯងធ្វើតរណកម្មយើងដល់ដាទៀតអូយអូយអូយកាត់កាត់កាត់អូកាត់អូយអូយអូយអូយអើយពធពធពធអូយលោកព្រលឹមសឹងស្លាប់ទៅហើយនាងពីងអត់តាណាចេះ លេងស្អីចឹងទេលោកព្រលឹងសឹងស្លាប់ចាក់បាច់ភ្នែកឥឡូវបដៅមិនព្រមចេញទៀតអូយចុះវាខលមកស្អីគេដល់ពេលនេះអាឡូអើយអាហេអែរវល់តែធ្វើស្អីចឹងអាកំពុងអ៊ឹងអ៊ឹងចេះសួរតកើមនុស្សកំពុងតែជួហើយឯងខលមកធ្វើអីឯងមិនបាច់បារម្ភយើងទេយើងកំពុងតែមានក្តីសុខឈប់ខលបានហើយ វាឡើងរឹងពីក្បាលទៅខ្លួនហើយអូតែវាខ្វាំងមកខាងក្រៅចូលមកទៀតវ៉ា าชื่อมาไหนเขาโชว์มีชื่อมาลงไอทิพย์ ligne.ត្រូវតែមិនមែនអត់ទេធ្វើក្បោតវាមានអំណាចចឹងអត់ដល់ចឹងធ្វើតាំងពីយូរហើយសម្បាយហ្មងចា ហើយម្លេះស្អីហ្នឹងមនុស្សកំពុងតែខ្លាចផងទៅតាមលោកគ្រូមកជួយល្អជាងអេអរចុះអ្នកណាទៅគឺអ្នកនាងពីរនឹងហើយជាអ្នកទៅហៅនោះអើយព្រោះនៅក្នុងបន្ទប់មានស្អីខ្លាំងៗចាំខ្ញុំចូលទៅមើលសិន អើយអើយងាប់ហើយអាយអាចក្រៃស្មានតែខ្មោចបោពីណាតើគឺខ្មោចអាចនឹងហោចអើយបាបរអូនតិចមកបងអើយអាហេវាហៅឯងបើមិនបាច់ខ្មោចទេអញចាប់ឲ្យវាហៅអញមុនទេតែពេលនេះវាហៅហើយឯងគិតយ៉ាងម៉េចត្រឹមតែជាខ្មោច សម្រុកចូលទៅវិញមានអីយើងក៏ចង់ដឹងដូចគ្នាតើវាជាខ្មោចយ៉ាងម៉េចឯងទីស្អីមួយនិយាយពីខ្មោចបើអើយអូយខ្មោចខ្មោចខ្មោចខ្មោចខ្មោចខ្មោចលោកអើយខ្មោចអើយអើយអើយខ្មោចខ្មោចអើយអាភៀននេះ ហើយហើយគឺកុមារវាឈឺឈឺហើយណាអួតគ្រប់គ្រាន់ប៉ាទៀតមើលចោលដួលបាត់ទៅហើយមិនតន់បាត់ស្អីផងអើយងាប់ហើយគ្មានបាការួចចុះឯងយ៉ាងម៉េចដែរហេហេដូចជាយើងនេះណាស្មាត់ថាសល់ហើយរួចចុះខាងឯងវិញចែកសួរទៅកោតយើងទៅគ្រប់ហើយបងហុយអ្នកអ៊ូតើនិយាយធ្វើស្អីខ្មៅទៀតណាអូអាឆ្កែស្គួត បលូស្អីដល់ពេលនេះវាអាចបើមិនជាឆ្កែឈួតកថាបានឆ្កែមិនឈួតវាលូដូចតែគ្នាហ្នឹងសម្រាប់ថាដដាឈួតឲ្យប្រកបហីសេគេហីនេះសេគេហ៎អឺនេះអកូនអើយពុតធាក់ថោវាកូនធាក់ថោវាមិនបោះទៅយ៉ាងណាសូនទៅវិញវិញហេយើងកំពុងតែសូនសូនទៀតទៅយើងកំពុងតែសូនបរិខានយើងធ្វើអីអីអី លោកគ្រូកុយអូយនឹងពីវអឺនឹងពីវរួចចុះនេះមកធ្វើស្អីអើមករ៉ៃមកធ្វើស្អីអឺហើយមកធ្វើស្អីនឹងឯងនឹងអឺនឹងពីវហ៎ហើយបើអត់ឲ្យតាមទៅជួយខាងក្រៅនិយាយចេះគាត់ពួកអញរត់ឡើងមកឡើងហត់ពួកខ្ញុំរត់ឡើងមកឡើងហត់ទៅហោហេណែហេហេណែណាណែណាហ៎ហេបែបនេះតើទៅជួបជាមួយនឹងសៀវកសុបលីសៀវកໃຄគេ រួចចុះណាយើងក៏ចេញពីក្នុងថងយាមនឹងហើយអាយឈួរនេះថងយាមវាធ្លុះទៅហើយឃើញហេធ្លុះទៅពីពេលណាក៏អាណាទៅដឹងរួចឯងមានស្អីចាត់ការទៅពលទុកមែនរបស់ឯងហឹបអើយរបស់យើងភ្លេចទៅក្រុមបកគុណហើយអើយអាភៀនឲ្យកុមារថោទៅយករបស់មកឲ្យយើងទិញមកវិញអើយមើលទៅទៅធ្វើសេចខ្មោចបានខ្លួនវានឹងវាជួយខ្លួនឯងបានផងអើយអាចទៅពេលមានអាសន្នណាគឺរបស់មិនដែលមានគ្រប់រហូតណាហើយចិត្តទៅខ្ញុំចោលមិនច្បាស់ទុកឲ្យខ្ញុំ ơi ơi ơi ហេរួចចុះខ្លាយក៏ខ្លាយម្លេះហ៎លោកលោកគ្រូនាំគ្នារត់គេពិសីនឹងមានស្អីក្រៅពីខ្មោចនោះហើយពួកយើងគេថាប្របានិយាយទៅអាភៀនគឺវិជ្ជាការប៉ែតបើចឹងទៅក្នុងវិញល្អជាងអើយ អោយអូយស្អីគឺតិចតិចយ៉ាយ៉ាយ៉ាហេហេអាហេអាកុយត្រឡប់ទៅផ្ទះវិញទៅប្រសើរជាងខ្មោចកាយខ្លាំងណាស់វើយរួចចុះលើកនេះឯងគិតធ្វើយ៉ាងម៉េចបន្តទៀតទៅទៅលែងរួចហើយទាំងអស់ហេហើយនេះក៏ខ្មោចកាយដល់ថ្នាក់នេះដល់ជុកគ្រូ ជុកជុកគ្រោះជុកគ្រោះជុកជុកគ្រោះជុកគ្រោះជុកជុកគ្រោះជុកជុកជុកជុកគ្រោះជុកជុកជុកជុកគ្រោះជុកជុកជុកជុកគ្រោះអើអាសេអារត់ចោលឯងដល់វាយសបាយដល់ណាទៀតលោកឪខ្ញុំគណៈយល់ឃើញថាវាព្រឹកហើយណារត់ចុះមហានធ្វើអីទៅព្រឹកហើយវាមានកម្លាំងណាលោកឪហេហេរត់ចុះឯងមកមើលស្អីអាដាំងមើលស្អីឯងចង់ថាសំមុខយើងហ៎ ស្អប់អត់នេះជាមួយលោកគ្រូកយម្ចាស់ទៀនតពើរហាសនាមដែលល្បីរន្ទឺធ្វើ លោកគ្រូហេងរបស់ព្រះមហាក្សត្រនៅលើលោកមានតែមួយទ្វីឈប់លោកគ្រូភៀងលោកគ្រូជាអ្នកដែលគ្រប់គ្រងដែរនៅឯណាលោកគ្រូគ្មានបានការ ទៅហេអន់ចង់ទាំងអស់គ្នាអួតណាស់បកកែណាស់ចេះចុកឥឡូវត្រូវក្មេងដកស្កូវហើយហេសំឡឹងឲ្យដែលយើងលៀបសក់រួចអាយនេះទៅឃើញនិយាយនិយាយភ្លាមនិយាយរកខ្មោចយកស្អីហេប៉ុន្តែវាមិនហ៊ានជាមួយខ្ញុំទេវាមិនហ៊ានដល់ស្កូវខ្ញុំទេ ហើយមិនហេវាខ្លាចសក់រួចបើចង់បើលោកគ្រូបោះហេខ្ញុំសូមប្រាប់លោកគ្រូតែ3អង្គាណាហេ ការងាររបស់លោកគ្រូធ្វើមិនបានសម្រេចទេកុំសង្ឃឹមមិនសោះថាបានលុយហេធុយអូអូអូណែណែអូយអាក្មេងមាត់មកយោអើយវាមើលងាយវាមើលងាយនេះទឹកមាត់ឡើងចង់លេចភ្នែកអស់ទៅហើយដល់មកអាពីកាកែលឺអុកថាគូលីមកលឺខីឡាំងពូកែចំជាអងមែងចឹងណាខោបែអាពីកាដែលអ៊ូសុំណែនាំលឺណាឲ្យលឺទៅរកគូសេងបបាក់ខាប់ខីមកចំណុះគូលីមកលឺតា ខ្ញុំសន្យា7ថ្ងៃទៀតខ្ញុំនឹងដេញខ្មោចចេញឲ្យអស់ហើយតកែត្រៀមលុយ50លានបាតឲ្យខ្ញុំផងកុំឲ្យខ្វះសុបអីតែមួយបាតហើយវិញតែនិយាយវិញតែយើងងាកខោចចេះខោចអើលឺធ្វើស៊ីអីណោះហើយហើយកុំខោចកុំខោចកុំខោចអេយ៉ាយ៉ាអីកាត់ដល់ខោចហើយហេ អាយ៉ាងបានគិតដល់តូចយើងអាយ៉ាងហើយកុំថយកុំថយកុំថយមកកុំថយបាទថាកុំឲ្យថយអើយហេសង្ស័យតែលេខឡានយើងខូចទៀតហើយតកែហើយឈឺឲ្យអួអស់លុយចឹងហើយអាយ៉ាអាយ៉ាអូយពួកឲ្យចង់កិច្ចទៅយើងហីយើងខំឲ្យបានលើជើងអើយអូយហើយចង់កែចោះអាម៉ូតូមកខូចអីពេញនេះ ăn nhậu miếng cho mauហើយហេចង់មកគ្នាជាមួយអញឆានវិញថកែចាំខ្ញុំចុះទៅសួរអ្នកស្រុកនៅម្ដុំនេះសិនណានឹងបើព្រមចង់មកទៀតបើចង់មកសយឥឡូវហើយចាំមើលអានាងចាំមើលហើយដល់ក៏ចង់មកសយហ្មងអើយកនិយាយកាប់បុកតប៉ាត់ទៅហើយអាចចាំរបងជួយអីហើយកឃីមេចោកោហើយ อายกอ่ะจอมช่วยทิ้งเอาอ่ะเนี่ยอายกลงมือจอให้เอ็มมาเอาปลาดาวกงยังเนี่ยสงสัยอ้อยซีหลอกขี้จอจับเอา มือจออายกอ่ะออดดังขี้ลวงให้เธอมอกชิบโอจิบโอเดียนนะเคยไงอ่าอ่าโอ้อายกลืมลืมเมอ่อสิไอแกไปบุกว่าเนี่ยวิววิววิคือวิคืออายฮะ ตาโอเียอายาฮ่าฮ่าฮ่าอายกเอาสับลังโตเอาสับลังโต បងពេលបងពេលបងពេលបងពេលបងពេលអូយតាមរកឡើងយូររត់ចុះបងពេលតាណាប៉ណ្ណឹងទេព្យាយាមខុសតាមហើយតែខំមិនចូលសោះរត់ចុះសម្លេងកាត់ស្អីបានចេះស្អអញ្ចឹងជប់មិញត្រូវអាសន្តាគារអាហារដ្ឋាននឹងណាស្រែកឡើងស្អកតែម្ដងអូយស្លាប់ហើយរត់ចុះណាណាតែជ្រុះគ្នានោះមនុស្សទេអូហយស្មានថាណាណាគ្រូឈួត3នាក់នោះតើរត់ចោះឆ្លោះគ្នារឿងស្អីគេហ្នឹងមកបង្ក្រាបខ្មោចតែមកឆ្លោះគ្នាហេមើលចោះ បន្ទោសអ្នកនេះមិនល្អអ្នកនោះមិនល្អម្នាក់នេះមិនល្អវាមិនល្អទាំង3អ្នកហ្នឹងណាអេហើយមើលចុះលោកគ្រូកយណាមួយថ្ងៃមួយថ្ងៃឲ្យតែឆ្នោតអ្នកស្រុកឲ្យឡើងអ្នកស្រុកក្រអត់ទៅហើយត្រូវហើយមួយនេះក៏អញ្ចឹងដែរលោកគ្រូហេមួយថ្ងៃមួយថ្ងៃឈួតជាមួយនឹងខ្មោចជាមួយនឹងដើមជែកមិនចេះខ្មាំមិនដីសោះឲ្យទៅមកការខ្មោចតែតលងស្នែខ្មោចតែខ្មោចខ្លាចឬក៏អត់ណោះមែនហើយហើយម្នាក់នេះក៏អញ្ចឹងដែរលោកគ្រូភៀនហើយនេះឈួតឈួតជាមួយនឹងកូនក្ររហូតដល់ខុសខ្មោចអត់ទៅហើយ ហុយរត់ចោះស្អីគេហ្នឹងហុយក្បាលខ្លាំងណាស់នេះហុយមកបង្ក្រាបខ្មោចមកឆ្លុះគ្នា ជួយយកមកឲ្យឆ្លុះគ្នាតទេតទេហើយមើលចោះហុយអាណិតបងពើតណាស់ហើយមែនទេបងពីវហ៎បងពីវបាត់តាហើយហេបងពីវហោះហុយស្លាប់ហើយទៅកុំមិនប្រាប់មិន បានជានាងផ្ទះកំភ្លៀងខ្ញុំហើយយ៉ាងម៉េចខ្ញុំនឹងផ្ទះតាមទៀតរហូតតតែឯងភ្ញាក់ខ្លួនលេងលេងខ្ញុំណាខ្ញុំឈឺមិនលេងលេងអាមនុស្សឈួនខ្ញុំស្អប់ឯងដាក់ដែរទេ ខ្ញុំហ៎ណែស្ដាប់ណានាងក៏មិនខុសអ្វីពីគ្រូអននោះដែរការដែលនាងមកនេះគឺមកដោយសារលុយតែប៉ុណ្្នឹងឯងទាំងលោកគ្រូកុយលោកគ្រូហេលោកគ្រូភៀងនាងក៏ឃើញតែលុយដូចគ្នាឬក៏មិនពិត ស្អីហ្នឹងកុំមករវល់ ពីបដឹងមែនទេថាខ្ញុំជាអ្នកណាតាំងពីដំបូងមកខ្ញុំគ្រាន់តែជាក្មេងវត្តម្នាក់អឺពីបពីបពីបចាំកៅភ្នែកមួយគូនេះបានល្អណាស់ không tao họ trắng quá mà đâu ngại sao Đồ ạ Bác xây máu Còn rổ Vô cái đồ bọc sao mà Bà bảo ai bóng Xây kia nè Bạch phai sao nó Bạch phai tiết Nè vô rổ Hơi Cô tiết à? Đây là tiết xong mấy cái đồ này nè ăn thì thang sao nó ăn thì thang tiết à ពិតអត់ទេ Brad នៅត្រង់ញ៉ាយចៅហើយវិញវងអស់ហើយអាត្រង់ងាកឃើញហើយហើយរបស់ល្អត្រូវតែថែសាជ្រួបវោចឹងមកបន្ទប់កាត់មកបាទខ្ញុំប្រញាប់ផងអងតាមធម្មតាខ្ញុំត្រូវយកកាត់សក់តែថ្ងៃហ្នឹងទៅមិនរួចឈប់ឲ្យជួយតិចផងហើយហើយសេចក្ដី អូយឆក់វែងបាំងងារធ្វើមិនទៅហើយហើយអើអើទៅតសក់ទៅកន្លែងណាហូហូបងតោពុកខ្ញុំចឹងសក់ខ្លៃសក់ខ្លៃនៃបោះកាច់ឲ្យយើងមុនហេតុអីក៏ឯងទុកដល់វែងដែលចង្ហាអលីចាក់លោកអើហេតុអីបងតោយំស្រែកខ្លាំងម្ល៉េះបងតោធ្វើចិត្តតិចបន្តិចទៅឈប់កាច់ដែរទៅឲ្យវាសាជាបងតោជប់សិនអត់ទេបើចឹង ខ្ញុំបដូរពីការកាត់សក់មកត្បាល់ត្រចៀកវិញបានទេអោត្បាល់ត្រចៀកត្បាល់ក្បាលអឺអឺចុកត្បាល់ណយអូអូឈៀវឈៀវមិនដឹងទេវយណយអូឈៀវឈៀវឈៀវហើយស្រួលស្រួលហើយហេស្រួលអត់មានអីស្រួលតើបងថាបើស្រួលត្បាល់ទៀត 爸爸爸爸爸爸爸，说了说说说，说了。Tô, ai kê. Ba thì chuyện sao mà mình thì chịu bóng thế? Ba thì chuyện ai quên bằng to cái chiều răng hoa răng lịch nhôm cả hơi. Nhưng nhưng thằng ba bao tao sủa ơi sủa mày em. Mong là chuyện ba to. Ok mình nói tiếp. Ừ ừ ừ. ừ, ừ. À, <laughs> giờ mày ở bông Tê hủy tí Đâu hồi hai cái đó xem số tất cả là hàng xây hết Xem tất cả là hàng bỏ tô với lọ chiêu ờ. វាចង់ទៅចឹងវាមានតកាឡាយបោកតូនទៀតវាអាចពីមកអើពេលវ៉ាថ្ងៃនេះអត់បានលក់ទេអីចាស់ថ្ងៃនេះមិនបានលក់ទេគឺសម្រាប់ហើយស្អីគេហ្នឹងអូនពេលអាយនៅចំណាំមិនបានសាក់មើលម្ដងទៀតតើរត់ចង់បោកកាត់ស្អីហ្នឹងហើយ គេនឹងហើយមនុស្សប្រុសដែលពេលចង់បានហេរឹងមាំអាចមើលថែប្អូនបានហើយក៏មានភាពទន់ភ្លន់ជាអ្នកមុខចំនួនខ្លះហើយជាពិសេសគឺជាមនុស្សធម៌ធម៌ទៀតរួចចាប់បងតបានរឿងនឹងពីណាមកឈួតតែដឹងនេះអូនៅមានមួយទៀតអាខេម music បាទបោថោមអាយ៉ាលេងមកអស់ដៃតាំងខ្លាំងខ្លាំងមែនតើហើយណាបងបង ឲ្យបងថើបស្ពាត់អូនមកខ្សែតមកណាមកមកមកមកមកមកមកមកមកជម្រាបលាហើយបងតែនេះហើយស្អីគេចេះធ្វើគ្រប់យ៉ាងគ្រប់អស់ហើយតាហើយនៅខ្វះស្អីទៀតណោះហេណែយ៉ាងម៉េច យើងប្រាប់ឯងហើយមែនទេថាមិនយកប័ណ្ណនេះទេឯងនេះហើយគ្មានបានការទៅរកប័ណ្ណថ្មីមកអូយជ្រេញខ្លាំងណាស់ចង់មែនហើយឯងនេះពីវពួកយើងទាំង3នាក់ប្រហែលជាគ្មានមុខទៅជួបអាពើទៀតទេញ៉ាសម្បត្តិមួយច្បាប់នេះទុកឲ្យអាពើផងណាព្រោះថាពួកយើងនេះណាចង់ឲ្យទៅតាមគុណសិលរបស់ពួកយើងមក ការងារពួកយើងនឹងបានសម្រេចហើយជាពិសេសណាពួកវារត់លឿនជាងពួកយើងឆ្ងាយណាស់គ្រូខៅគ្រូខៅនៅទេ គ្រូខៅនៅទេអូជំរាបសួរបង កំប្រើសថាននេះជាផ្ទះគ្រូខាវនឹងចាមិនមែនទេមិនមែនទេ ចាខ្ញុំមកទៅកន្លែងទេ ចានេះជាផ្ទះគ្រូខាវហ៎ចាហើយគាត់នៅទេ ចានៅសុំជួបគាត់តិចបងចាបងសំឡាញ់នៅណាស្តាប់បងសំឡាញ់ទៀតស្រែងជំទាលហៅបងមានការអ្វីទៅពើប្រឡងអូប្រយ័ត្នបងមិនអីទេនឹងឲ្យលោកគ្រូខាវបុករត់ទៅថ្ងៃមានអ្វីឲ្យជួយជំរាបសួរជំរាបសួរខ្ញុំជួយលោកគ្រូទៅប្រកាបខ្មោច ហេបងក្រឹកខ្មៅឬធ្វើបានអត់ទេឆ្លើយសិនមកអើនេះសភាពដូចជាឯងមកជួយយឹតទៅអង្ក្រាបខ្មៅឬគិតថ្លៃប្រហែលប្រាប់មកអូនេះឯងមានសមត្ថភាពជួយយើងហ៎នេះតម្រូវថ្លៃដល់វ័យមើលទៅមើលទៅមើលទៅ stop ប៉ុន្មាន នេះសួរឌីដល់ទៀតឬប៉ុន្មាន300និយាយគ្នាត្រង់ត្រង់5ម៉ែត្រ200ហ៎នៅហ៊ានបន្តថ្លៃទៀតទេ តម្លៃប៉ុណ្ណឹងធ្លាយយន្តហោះពីអាហ្វ្រិកតឲ្យ200ឥឡូវ270យើងចុះឲ្យ30ចុះប្រហែលមិនហ៊ានទេមើលទៅ200បានទេហ៎200 200 200អឺព្រមយើងយល់ចិត្តឯងហើយចង់បានរបស់ល្អក៏ត្រូវតែយ៉ាងតែកុំបោកប្រែយើងបើសិនជាបោកយើងឯងប្រកាសស្រេចដូចដែលយើងគម្រាមអញ្ចឹងប្រពន្ធណា បើទៅធ្វើការសិនហើយណាប្រពន្ធនៅផ្ទះឲ្យបានសុខស្រួលកុំឲ្យនៅណាថាពេលយើងជិះទៅនឹងឯងមិនសហាយបើមានសហាយនឹងឯងប្រខំជាងាប់មើលទៅនេះលលិក្បាលប្រពន្ធដើមយើងវាលួចមានសហាយជាមួយពួកអារ៉ាប់ទើបវាខ្លាចជាបែបនេះបែបនេះចូលទៅចាំមើលទៅច្បាស់ជាធ្ងន់ជាងនេះរៀបជាសុខស្រួលពេលព្រលឹមអត់ទៅហើយជឹកគ្រូបាយបាយ មិនក៏មិនព្រមយកអីមកដាច់ចំទើតឲ្យវាចប់ឬចប់រាវនេះអញមកຕົកទឹកយើងហ៎មិនមែនមិនຕົកចិត្តទេតម្រាំតែឯកាត់បានមួយសរសៃមួយសរសៃយើងអង្គុយនៅប្រឹងឡើងឈើថ្លាបាត់ហើយហើយដើររកពេញមកភូមិនៅសល់តែមួយតូបបាញ់នឹងឆ្អាតពេកហងចាំមកក៏ឈួរចិញ្ចើមក៏ក្រាក់មិនរួចហើយនៅ អាក្រចាក្រចាហើយគ្រាន់តែសេរីបន្តិចកាត់តាំងពីម៉ោង2រសៀលហើយមើលចុះឡើងជប់ទៅប្រួចហើយណែហាផ្សាញ់ជូផ្សាញ់ជូអរគុណច្រើនអរគុណច្រើនអឺច្បាស់ហើយគ្រាន់តែកាត់សអមីបាត់បាត់អេអត់ទេយើងជពាក់លុយវានឹងថាអីជិះខោអាទូនឹងធ្វើសេចក្ដីអញខាងណាគេទូថាឲ្យដឹងអេស្គាល់ទៅមីបាសទឹកទៅខៅໄວ សម្ដែនេះកងកាងមិនមែនកងកាងទេកងកាយកងកាយឬបើចង់ខ្លោចចាប់ញ៉ាត់ដាក់គ្រោះហើយបើលើហើយហើយតោះអើតង់យ៉ាងម៉េចចាំអើជើងចូលយ៉ាងម៉េចជាមួយជើងអោយកមកចាំអោធ្វើអីអោដល់ជើងមកយោនេះចាំអើជើងនេះអើចង់យ៉ាងម៉េចចង់យ៉ាងម៉េចហ៎ចាំមកហែងហ្មងអឺមិនអូនេះកាត់រូចាំមកខ្ញុំមើលអើយបានហើយបានហើយតើពួកឯងមកធ្វើស្អីហ្នឹងណាលោកគ្រូហែងក៏ផ្ញើមកឲ្យ លោកគ្រូហេងឯងគាត់ផ្ដាំទៀតផងថាបើចង់សម្រេចវិជានេះត្រូវតែធ្វើពិធីជាមួយគ្នាធ្វើពិធីធ្វើពិធីស្អីតើស្អីគេហ្នឹងហេនេះជាខ្មោចស្អីទៅមើលវាចុះខ្មោចស្អីនោះ ស្គាល់ប៉ុបទេប៉ុបណាស្ដាប់វិនិច្ឆ័យស្គាល់ប៉ុបទេស្គាល់តាមិនកំសល់ទៅពេលនេះរត់ចាឯងចេះច្រៀងភ្លេងប៉ុបទេយើងមិនចេះច្រៀងទេអញ្ចឹងសូមស្ដាប់អាបតយើងមិនច្រៀងមីចប្រហែលជាពួកខ្វាអិនឌីហែមមែលទៅឯងចង់ទៅណាក៏ទៅទៅច្បាស់ហើយណា យ៉ាងម៉េចដែរពេកដាស់របស់យើងមើលទៅហេរត់ចុះខ្មោចស្អីនឹងហើយមកពីណាហ្នឹងហ៎អុយធ្វើចិត្តទៅជក់សំហើយសំហើយអត់មានប្រយ័ត្នអីហោះអូគឺរបបអាចស្មានបាន តែបើនឹងដឹងហើយហេមកប្រមគ្នាជាមួយក្អីហេស្អីក៏បានហេបែបនេះប្រកាសជាខ្មោចចំម៉ាស៊ីនហើយហើយស្អីក៏បានស្រេចពួកឯង អូហូមើលចុះហេលេងឆ្នាំទៀតអត់ហេឆ្នាំស្អីទៅឆ្នាំហឺតមើលទៅគេដូចជាសម្បើណាហើយខ្មៅចង់ទៅទៀតចង់ដឹងថាពេលលេងឡងយ៉ាងម៉េចទៅហ៎សម្បើសម្បើបើបត់ឡងទី1អើយអើយអើយអើយអើយទីពីអើយអើយអើយហើយនេះគឺទី3 យើងជឿហើយយើងជឿហើយទៅណាក៏ទៅទៅទៅទៅទៅទៅអត់មានស្អីទៀតទៅទៅទៅអរគុណហើយដល់របៀប slow down ទៀតអូត្រៀមខ្លួនចាំទទួលខ្មោចនៅស្ថានភាពហើយមានសឹកធំទៀតហើយអូលេចចំហើយអូយអូយអូយមិនចត់ចំទេសំឈួរស្អីទៅហើយតោះតោះតោះហើយនេះគេថាយើងជាឆ្កែជាឆ្មាឬក៏យ៉ាងម៉េចហ្នឹងហ៎ យ៉ាងម៉េចហើយចង់យ៉ាងម៉េចឃើញទេអីនេះណាមិនតន់ស្គាល់ស្នាដៃយើងតាអេអេមានសម្លេងឆ្កែលូទៀតឯងគិតដែរថាយើងខ្លាចហាទៅហៅស្រីរបស់ឯងមកនិយាយជាមួយនឹងយើងមកអើយស្លាប់ហើយ ប្រប្រគាត់ជាស្លាប់ហើយមកលឿនណាស់ណោះចាំយើងចាត់ការឲ្យពេញពេញបានហើយបងខ្ញុំមិនមែនជាស្រីប្តីបងទេអូយបងបងនេះចោកច្បាស់ណាបងណាបងសុំទោសណា អូនធ្លាប់ដើរជុំទេអត់ធ្លាប់ទេបងនេះជាលើកទី1ហើយពិតទេចាមិនជឿទេនៅក្នុងកាបូបមានសន្និបាន member ទាំងអស់របស់មិត្តភ័ក្តិគេផ្ញើទុកណាបងអូចង់សម្រាប់ខ្លះទេបានតាអបខាល្អសម្រាប់យើងហើយឈួតទេហើយខ្មោច មកវិញមកបងមកអូនក៏មិនអាក្រក់អីដែរហាត់អីក៏មិនយកវៃខំធ្វើខ្លួនស្អាតយ៉ាងហ្នឹងហើយអូយនេះត្រីកាភ្លៀងហាត់អីក៏ដឹងថាយើងញ៉ាំត្រីកាភ្លៀងកាច់រកកាច់រៀងអាហ្នឹងត្រឹមមិនតែម្ដងរត់ចុះវានិយាយថៃច្បាស់ឬក៏អត់ហ្នឹងណា យើងនិយាយច្បាស់ជាងឪឯងទៅទៀតអូឯងថាណាអត់បានកាប់ថាយើងឬចាំមើលយើងនេះពិសោធន៍ឲ្យឯងបានគិតថាយើងនេះពូកែប៉ុណ្ណាគឺខ្ញុំបំភ្លេចឲ្យធំធំមើលច្បាស់វិញអាបង អើប្អូនហើយនេះមានតម្រុយឋាននឹងត្រូវមកជង្គង់ហើយណែណាហើយនេះមានតម្រុយឋាននឹងត្រូវថ្ងៃនេះហើយដែលត្រូវនោះហើយនឹងហើយត្រូវជង្គង់នោះត្រូវហើយនឹងហើយហើយនឹងហើយត្រូវជង្គង់ ឲ្យនឹងបាត់ហើយបងបាត់ហើយបាត់ហើយបងបាត់ហើយឲ្យនឹងហើយបាត់ហើយបាត់ហើយគេមិនជាជនជាតិយើងទេបងជាជនបរទេសណាកុំធ្វើបាបគេអីគេជាជនបរទេសណាគេជាគ្រូខ្មោចប៉ុន្តែចេះមិនសមឬទៅកើតគ្រាន់តែយកទីប្រដៅឲ្យមកយើងធ្វើចិត្តឲ្យយ៉ាងទៅបងចង់ថាទៀតអើយពេលនេះណានៅច្រកយើងនេះណាពួកស្ទាវវាកំពុងតែមានរឿងណាបងបញ្ញាទៅមើលទៅឲ្យឆាប់ឡើងទៅលឿនឡើងទៅទៅឲ្យឆាប់ឡើងទៅបងលឿន លើយើងបានហើយបានហើយត្រូវជុំគុំមិនខានទេចាប់តែមើលទៅឯងត្រូវជុំគុំពេញពេញខ្ញុំពេញមាត់ហើយនៅនិយាយទៀតហ៎បងសុំបងទៅចុះណាជិះដល់មកតែយកឈឹមរត់ម៉ណែម៉ណែអូយឲ្យមកមកក្រាបខ្មោចមកមកក្រាបមនុស្សម៉ណែធ្វើស្អីទៀតប្រញាប់ឡើងប្រញាប់មកតាយើងមកឆាប់ឡើងតាតាតាអីលៀន វមកខ្លាចខ្មោចណាដាក់ក្បែរក្បែរបងក៏បានដែរណាបងនេះណាគឺកក់ក្ដៅណាហឺស្អីគេណាស្អីគេគឺស្អីគេស្អីគេស្អីគេកាស្អីណាគឺស្អីគេញៀនអាតតបោតអូយចុះមិនដល់តតអីនៅពេលនេះនោះភ័យសឹងស្លាប់អាក្របែលព្រោះថាវាជាទម្លាប់ណាលោកគ្រូហូចចុះឯងមិនតតអីនៅពេលនេះ ចុងជើងពេលជួងយូរគឺនៅសាលារៀនចូលចិត្តតាត់ហ្នឹងណាលោកគ្រូ ជាយន់អីហ្នឹងមែនហើយជាយន់ដាស់វិញ្ញាណហ៎ហេតុអីលោកគ្រូដឹងថាជាយន់ដាស់វិញ្ញាណគឺយើងជាគ្រូចង្រៃឯងចង់ជួយជាមួយយើងចង់សារអត់ធ្វើអេក្រានបើយន់ដាស់វិញ្ញាណអូយ៉ាងនេះហើយដែលចាប់បរានប្រាប់ថាវាជាវិជាដែលហាម ព្រោះវាធ្វើបាបវិញ្ញាណមិនឲ្យទៅចាប់ជាតិហេតុអីក៏ឯងដឹងហ៎នៅផ្ទះមានអ៊ីនធឺណិតទេអត់មានទេអញ្ចឹងតើបានជាមុខស្រែស្រែហើយចុះឯងមានទេគេយើងជួលគេនឹងណាបើតាមមុខវិជ្ជាគឺនៅមានកន្លែងផ្សេងទៀតមែនទេលោកគ្រូប្រកបហើយគ្រូក៏ពងប្រែមើលគេធ្វើបែបនេះតែម្ដងមែនទេគិតយ៉ាងម៉េចទៅលោកគ្រូអ៊ុតថាពូកែជួយកិនអានឌីបន្តិច យកមកធ្វើសែលោកគ្រូមកធ្វើជារូបឪឲ្យគេដឹងគ្រាន់តែសួរក៏ខឹងដែររួចចូលមិនមើលទៅគេចង់ដឹងនឹងណាលោកគ្រូអេរួចចូលឯងមិនមានមុនអាគុំចប់ខ្លួនខ្លាមកដល់ទីនេះទៅហើយហាបាទខ្ញុំគ្មានទេរួចចូលឯងទៅធ្វើសែជាតិអាចជុងរៅហើយឯងជុកជីកនៅទីនេះជាមួយជាងអីក៏ពុំគិតស្អីអាចជុកខ្លាចអង្គុយចុះអស់របួស អង្គុយរៀបទៅអូយសន្តានគេធំយ៉ាងនេះអ្នកណាទៅដឹងថាវានៅត្រង់ណានោះណែមកខ្លាចជួយរកទៅនឹងអាចឆាប់បានត្រឡប់ទៅវិញអើយរត់ចង់មកធ្វើស្អីហ្នឹងគឺយើងទេងាប់ហើយអុយអាឈួតអញមិនលេងខ្សែស្អីពេលនេះមិនបានឆាប់ទៅវិញ ហេស្អីគេស្អីគេហ្នឹងហេគ្នារវ៉ាន់តើហេនឹងជាមនុស្សហេហេគ្នាគិតថាអាចមានអ្នកណាមកលៀបបំណន់កថាបានហេមិនមែនទេយកអាត្មានេះឲ្យអ្នកណាមកលៀបបំណន់នោះហេច្បាស់ច្បាស់ជាមុនទៅទៀតវិញហើយជួនកាលអាចមានអ្នកណាមកកថាបានដែរអ្នកណាទៅដឹងទៅឈ្មោះទេលឿនយ៉ាងនេះតាមមនុស្សមកពីណាវើយហេមនុស្សមកពីណានៅមិនបានទេឆាប់ឆាប់ឆាប់ទៅលឿនឡើងទៅទៅឆាប់ទៅលឿនឡើងទៅទៅហើយ ឆាប់ទៅឆាប់ទៅលើឡើងទៅឈប់ស្អីគេអញសាក់ងាកមកទៅហេតុអីនេះមកកាន់មកកាន់តែចិត្តហើយណាអើយតែធ្វើយ៉ាងម៉េចទៅអូយលើកនេះកាត់តែច្បាស់ហើយណាអូយអាចក្រៃអើយតោះឆាប់ឡើងទៅតោះតោះតោះលឿនឡើងលឿនប៉ែតប៉ែតតើណាបាត់ហើយចេះ ហាយជាឃ្លានហើយយើងឃ្លានជួយផងជួយផង ឯងត្រូវតែស្លាប់យើងនឹងយកនាងទៅជាមួយនឹងយើងដែរពីវកុំណាស់ពីវទៅហើយកុំជុលជិតគេ ប្រហែលជាខ្មោចជុលគេហើយចាំយើងយកយន្តឃ្លៀគេសិនលោកគ្រូប្រយ័ត្នប្រយ័ត្នណាលោកគ្រូរៀបអីសាច់របស់ជាមិនខានទីនេះក្បត់តែហោមចូលមក ចូលមកឲ្យចិត្តយើងមកយើងនឹងចាប់យើងឯងដាក់ក្នុងថង់យន្តរបស់យើងហើយចូលមកនេះខ្វាត់តែហោងចូលឲ្យចិត្តយើងមកចូលមកអើហេហេហេហេហេហេហេហេយន់ស្អីរបស់ឯងនឹងអាខ្មៅខ្មៅស្អីនេះខ្មៅនេះដឹកខ្មៅឲ្យនឹងឯងនឹងខ្មៅឬ មកជួយបន្តិចមក ធ្វើជារំងាប់ហើយរកផ្លូវត្រឡប់ទៅចូលរូបកូនវិញឲ្យបានមានគេកំពុងរងចាំកូនណាកូនត្រូវធ្វើឲ្យបានអត់ទេ កូនមិនទៅណាទាំងអស់កូននឹងទីនេះជាមួយលោកប៉ាកូនត្រូវទៅវិញទេទៅអត់ទេកូនត្រូវទៅទៅ bà ba ơi Đã thôi Mình đã chua ra bà trì Vì chị tu đi thi là một trong ta chua cái bệnh bệnh Sao mà trong hiểu là một cái một soi phê Cái mà toàn ngọt bè Ôi mấy con thả mà toàn ngọt cái ngọt bật រហូតឯងដឹងឬនៅឯងដឹងទេអត់ទាន់មកអាពើវាស្លាប់ហើយអូយវាគប់ទៅវាមិនទាន់ទៅឲ្យថ្លៃជួលយើង300បាតផងបើចេះអត់បើកថ្នាក់បានណាហើយមកបងមើលបងមើលបងមើល បងប៉ែនលុយអពុទ្ធជនក៏បានបងប៉ែនបងប៉ែនអសម្លាញ់កុំភ្លេច300បាត់ថ្លៃជួលយើងណាបងពើបងពើមើលចុះ เกณฑ์ปรกาพองตนะโกนโกนอาวลีวหาผู้ลาปริปุเรนติตาครัง เอวะเมวะอิโตทินังเปตานาง อุปกปติอิติตังปฏิตัง ตุมหังคิปเมวะสมิจตุ ตลายโยตุคีติขายุโคภวะอภิวาชนะสีลิสนิจัง พุทธาปจายโนจัตตารโอธรรมาวัฏันติอายุวโนทุขังพระลังអើយក្លៀងក្លែកមើលចុះហាក់ដូចជាពេញចិត្តចឹងណានាងពីវសាធុញោមទៅកាន់សុគតិភពទៅញោមបានសម្រេចហើយណាអ្វីដែលក្រកន្លងមកញោមជួយគ្នាទឹកកុសល ផ្សាយមេត្តាឲ្យ អ្នកដែលស្លាប់ទៅហើយណាញោមប៉ែននៅទីបំផុតយើងក៏ធ្វើបានសម្រេច50លានជារបស់យើងពិតមែនហើយហេវ៉ាវ50លានហេ50លានអូ50លានហើយ50លាន សូមអញ្ជើញបាទលោកពើតអ្នកនាងពីវសូមអញ្ជើញបាទសូមអញ្ជើញសូមអញ្ជើញបាទអូហូយូរយូរចាអុយចុះឲ្យដល់ថ្មីចប់កាប់មានលុយទៅធ្វើថ្មីហើយបងទៅធ្វើទៅដល់អូយហាងនឹងល្បីខ្លាំងណាស់ស័ក្តិសិទ្ធិអឡយហាងឈ្មោះ អីចេះនោះអើយបើពុតថ្មីហើយមិនក៏មិនព្រមឲ្យគេពុតសណ្ដានផងលេងខ្លាំងម៉េះបងស្រីមិនឯទេមិនឯទេអូយនាងពីវអូអ្នកនាងអ្នកនាងអ្នកនាងពីវអេបានខ្លាចជាអ្នកនាងសំចិត្តតែម្ដងមិនគួរជាសោះថាខ្ញុំមានថ្ងៃនេះលួចស្រឡាញ់គេយូរហើយអូអត់តែព្យាយាមកុំបានសម្បត្តិមកហើយលោកគ្រូមកហើយហេរួចចោះស្អីទៀតហើយ ហេបានហើយបានហើយបានហើយបានហើយបានហើយហេឈប់ឈប់ឈប់ឈប់ឈប់ឈប់ហើយហុយរត់ចាក់ស្វាំសាស្អីទៀតហើយអូដែរអាចុកលឿចៅមានរឿងអីហ៎ហើយលោកគ្រូមានមនុស្សឲ្យទៅមកក្រាបខ្មោចទៀតហើយមានថ្លៃឈ្នួលទៀតផងលោកគ្រូ